មិនដល់ផ្នែកអីគេហើយឯងមករកយើងណែមីងចង់តាណាកោចាស់ចង់ស៊ីស្មៅខ្ចីណាស់គឺជាសង្សារខ្ញុំមិញឯងស្ដាប់ឲ្យច្បាស់ណាទោះយ៉ាងណាក៏ណាក់នៅតែមករកខ្ញុំវិញដែរចំណែកមិញឯងគ្រាន់តែជាមនុស្សចាស់ដែលចាញ់បោកក្មេងតែប៉ុណ្ណោះខ្ញុំអត់ទៅហៅវិញមិញទេហើយខ្ញុំក៏មានអារម្មណ៍អីជាមួយវិញទៀតដែរ ជាមួយនឹងមីងចាស់ហ្នឹងប៉ិនមែនអូណាក់ណាក់ឈ្មោះតែដឹងដែរតែស្រឡាញ់លើស្រីបែបហ្នឹងអូឬមួយក៏ណាក់ត្រូវគេអញ្ចឹមណាមែនហើយណាក់អាប្រកាសជិះត្រូវគេអញ្ចឹមហើយអូយអត់ចេះខ្ពើមទេអូហើយមីងឯងនេះក៏អញ្ចឹងដែរចាស់ហើយស្បែកជ្រីវជ្រួញហើយនៅតាមទៀមស៊ីក្មេងទៀត កុំមកថាចេះអសោះខ្ញុំថាអញ្ចឹងការពិតណាដែលណាក់ឈប់តាក់តងខ្ញុំណាមិនមែនមកពីខ្ញុំតាក់តងចនទេតែមកពីណាក់លក់ខ្លួនឲ្យគេលុយឡានផ្ទះគេទិញឲ្យបងមែនបាត់បងមកមុនមកគេអត់ថ្នាក់ដល់មកវិញឈប់និយាយមើងងាយចាយទៀតចាំមើងងាយអញ្ចឹងព្រោះអីមនុស្សចាស់អីអត់ដឹងខុសត្រូវរៀនបានសិតតែប៉ែតខ្ពង់ខ្ពស់ណាស់ដែរតែចរិតថោកទៀប ស្មើគ្នាយូរទៅចាស់ដូចគ្នាគ្មានអ្នកតាមចាំមើលយើងដល់ស្លាប់ទេ23និង32ជាគូនឹងគ្នាច្បាស់ណាស់ច្បាស់ណាស់ទស្សន័យខំវិជ្ជកតែគ្មានអ្នកណាហាម20ជាងនឹងជាង30អាចចាប់ផ្ដើមបានទេ ចែចែចែចាំផងចែអូយប្រញាប់ទៅណាស់ហ្នឹងអូចែអូនសំឡាញ់អូលីនីចាំបងផងមើលអូនអូលីនីស្អីឯងកុំហៅយើងថាបែបហ្នឹងទៀតណាឲ្យខ្ញុំហៅចែថាចែដូចពីមុនមិនសមយើងជាសង្សារនឹងគ្នាណាអញ្ចឹងខ្ញុំត្រូវហៅចែថាអូន ហើយចែហៅខ្ញុំវិញថាបងបងសំឡាញ់នោះអីណែ កុំមកនិយាយបែបហ្នឹងបើសិនជាឯនេះអត់ចង់ស្លាប់ក្រុមកំដាប់ដៃរបស់យើងអូយស្លាប់ក្រុមកំដាប់ដៃចែកក៏បានដែរសម្លាប់មកមកអូឬមួយក៏ចាយចង់សម្រាប់ដោយវិធីសេដោយថើបមែនទេចង់ថើបកន្លែងណាពណ៌ថ្ងាស់ឬមួយក៏មាត់ឬក៏ណែចាំនិយាយភ្លាមហ៎សម្រាប់ថាចង់ថើបកន្លែងណាដែរបាទ វែងមែនហ្នឹងថៃថៃយើងមករក friend យើងបានមែនយាយល្ងាចហ្នឹងយាយតនេអត់ជាឯងទៅញ៉ាំអីជាមួយឯងទៅឯងភេយាយណាហើយអរគុណយាយឯងហើយដែរយាយឯងនេះឲ្យអាខ្នាក់ធ្វើការនៅហ្នឹងល្ងាចហ្នឹងមែនអឺចៃក៏អត់តនេចៃក៏មានណាត់ដែរយាយមានណាត់ហើយយាយឯងមានណាត់ជាមួយណាគេអត់មានទេមានចៃណាត់ជាមួយខ្ញុំហ៎ ចៅត្រូវបង្រៀនខ្ញុំបន្ថែមដោយសារតែខ្ញុំខ្សោយខាងវិនិច្ឆ័យរោគអ្នកជំងឺអញ្ចឹងគឺត្រូវនៅដល់រហូតដល់ម៉ោង10ចៅប្រាប់ខ្ញុំអញ្ចឹងនេះចែភ្លេចទេមែនអញ្ចឹងខនសាលពួកយើងមានណាត់ជាមួយទីនណែខ្នះរឿងរបស់ឯងទៅមកកន្លែងសិនទៅយាយអាខ្នះវាប្រាប់ឯងថាវាស្រឡាញ់ស្រីចាស់ហើយឯងឆ្ងល់ដល់ឥឡូវថាស្រីចាស់នឹងជាណាគេ tôi nuôi có chạy អោះអីទេបើមិនមែនជាឯងក៏អត់ទៅតែយាយឯងមិនធ្វើមកអញ្ចឹងទេអឺអឺហើយអារឿងថ្ងៃមុនរឿងសារព័ត៌មានគេចុះលើបណ្ដាញសង្គមអីហ្នឹងជាឯងមិនចាំបាច់ខ្វល់ទេឯងដឹងឯងដឹងថាយាយឯងនេះឲ្យអាខ្នាក់វាជួយហើយឯងក៏ដឹងដែរថាយាយឯងគិតអីហើយយាយឯងធ្វើអី ហើយអីដែលឯងនេះខ្វល់ជាងគេគឺឯងឆ្ងល់ដល់ហើយឆ្ងល់ថាអាខណៈវាទៅស្រឡាញ់យាយកចាស់នឹងយាយកចាស់នឹងជាណាគេជាឯងដឹងអត់បើដឹងជាឯងជួយប្រាប់ឯងតិចមើលអឺគ្នាដឹងទេទៅទៅទៅទៅទៅទៅទៅវិញទៅអីណែណែអាខណៈទៅវិញមិនបានណែយាយជាឯង ជួយប្រាប់យើងតិចមើលយាយឯងប្រកាសជាដឹងហើយថាយាយកចាស់ដែរអាគណៈនេះវាទៅស្រឡាញ់នឹងជាណាគេឬមួយក៏ជាពពុះកូនចាស់ចង់ស៊ីស្មៅខ្ចីអើយណែយាយអាបើនិយាយពីអារឿងកូនចាស់ចង់ស៊ីស្មៅខ្ចីណាឯងនេះឯណាក៏ទៅស្រឡាញ់ប្រុសក្មេងដែរហើយក៏ជួយចិត្តប្រុសក្មេងដែរតែសួរថាឯងនេះទៅយកប្រុសក្មេងមកធ្វើប្តីអត់ឯងអត់យកទេព្រោះអី ព្រោះថាយកប្រុសក្មេងមកធ្វើប្តីដូចជាម៉ែហើយនឹងកូនចឹងនិយាយឯងដឹងអត់ជួយប្រាប់ឯងតិចមើលទីនណែកុំហៅយើងអាខ្នាក់កុំហៅយើងអីសោះយាយណែយាយ យាយឯងជួយខ្លុំមើលអាខ្នះផងយាយឯងចាត់ទុកថាយាយឯងនេះដូចជាបងបង្កើតរបស់អាខ្នះទៅខ្លុំមើលថាយាយកចាស់ដែរអាខ្នះវាទៅស្រឡាញ់ហ្នឹងជាណាគេហើយពេលដែរយាយឯងខ្លុំមើលដឹងហើយ ថាជាណាគេយាយឯងឆាប់ប្រាប់ឯងឲ្យលឿនឯងនឹងចិត្តចិត្តការចេញភ្លាមតែម្ដងណែអាខ្នះឯងក៏អញ្ចឹងដែរណាយើងនឹងយករឿងទាំងអស់ហ្នឹងយកទៅប្រាប់ម៉ាក់ឲ្យម៉ាក់ដឹងថាឯងឲ្យស្រីចាស់បោកឯងបាន ទាំងដែលខ្លួនប្រានរបស់ឯងគឺជាកូនក្មេងហេតុអីក៏ឯងមិនទៅស្រឡាញ់កូនក្មេងដូចគ្នាឯងដឹងអត់ឯងដឹងថាម៉ាក់ឯងនេះស្អប់ណាស់មនុស្សចាស់ដែរមកស្រឡាញ់កូនក្មេងគេហៅថាចាស់ព្រើលដឹងអត់នេះបាននេះបានហើយអត់មានបានទេយើងត្រូវតែប្រាប់ឲ្យប្រេនរបស់យើងបានដឹងពីរឿងហ្នឹងហើយដើម្បីឲ្យប្រេនរបស់យើងនេះបានដឹងច្បាស់ហើយជួយខ្លំមើលយាយ យាយឯងគិតដូចឯងអត់យាយកចាស់ហ្នឹងសង្ស័យតែគ្មានណា គេយកឲ្យមកទៅបានជាមកតាក់តងប្រុសក្មេងបែបហ្នឹងត្រូវអត់យាយពេលខ្លះក្មេងវាមកស្រឡាញ់កថាបានណាអូយណៃយាយអើយយាយវាមិនដែលមានប្រវត្តិអញ្ចឹងទេយាយដឹងអត់ដឹងថាសម័យហ្នឹងជាសម័យអីអត់ គឺសម័យដែលគេប្រើ iPhone 14 Pro គេមិនដែលសម័យចេញ iPhone 14 Pro ហើយគេបកទៅប្រើ iPhone 4វិញទេយាយតែរបស់ទំនើបចេញគេប្រើអាទំនើបហើយគេមិនប្រើអាចាស់កម្រើទេយាយអាអូយើងផ្លេចថានៅក្រោមមានអ្នកជំងឺអញ្ចឹងអញនិយាយមួយបងអញសិនណាគ្នាទៅមុនហីអេអេអេអេអេអ្នកក៏ប្រាប់បាយដឹងសិនថាយាយកញ្ចឹងនេះជាណាគេនេះយាយយាយចាចាចាជំនុំប្រាប់ យាយកញ្ចាស់ដែលលូច្រើនអាយុ90ឆ្នាំហ្នឹងគឺបងឯងហ្នឹងឯងអើយតែខោទៅអូអូអឺផ្លេចក៏តែខ្លួនឯងនេះមកកាត់បែនតាតាកុំអីត្រូវតែឡប់ទៅផ្ទះវិញទៅទេគ្មានបានបែនតានេះហើយគិតទៅខួរក្បាលចាស់វាផ្លេចច្រើនចឹងហ่ะផ្លេចច្រើនចឹងហ่ะតើកាត់បែនតា កូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយដេកូដងដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិ អាជីណូម៉ូតូផលិតពីដំឡូងមីអាជីណូម៉ូតូហេភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យស្រឡាញ់ស្រីអាយយំបងមានគេសល់យំឌឺ ទៅដូចមានបញ្ហាអីផងហើយចុះវិញចាប់ដើមមើលមិនសូវឃើញតាំងពេលណាគឺតាំងពីថ្ងៃដែលណាក់ឡើងតាក់តងមកបើមកព្រោះតែចង់លេងសើចទេ nhìn ទៅវិញណានិយាយគ្នាសិនមើលខ្ញុំឃើញថាណាស់ថាស្រឡាញ់មីងនេះប៉ុន្តែខ្ញុំមិនជឿទេណាស់គ្មានថ្ងៃស្រឡាញ់ស្រីចាស់ដាច់ខាត ខ្ញុំត្រូវការធ្វើការវិញទៅវិញអត់ខ្ញុំចង់និយាយមួយណាឲ្យច្បាស់អូនហើយនឹងចរណាបែកគ្នាមែនតាណាអូនមករកបងវិញហើយណាចំណែកមីងឯងណាឈប់តាក់តងគ្នាទៅផ្នែកផ្នែកឲ្យគេហើយឯងមកហៅយើងណែមីងចង់តាណាកោចាស់ចង់ស៊ីស្មៅខ្ចី ណាក់គឺជាសង្សារខ្ញុំមិញឯងស្ដាប់ឲ្យច្បាស់ណាទោះយ៉ាងណាក៏ណាក់នៅតែមករខ្ញុំវិញដែរចំណែកមិញឯងគ្រាន់តែជាមនុស្សចាស់ដែលចាញ់បោកក្មេងតែប៉ុណ្ណោះខ្ញុំអត់ទៅហៅវិញមិញឯងហើយខ្ញុំក៏មានអារម្មណ៍អីជាមួយវិញទៀតដែរណាក់នេះណាក់ងំងល់ជាមួយនឹងមិញចាស់ហ្នឹងប៉ិតមែនហ៎ណាក់ណាក់ឈ្មោះតែដឹងដែរតែស្រឡាញ់លើស្រីបែបហ្នឹងអូឬមួយក៏ណាក់ត្រូវគេអញ្ចឹង ណាមែនហើយអ្នកអាប្រកាសជិះត្រូវគេចិញ្ចឹមហើយអូយអត់ចេះខ្ពើមទេអូហើយមីងឯងនេះក៏អញ្ចឹងដែរចាស់ហើយស្បែកជ្រីវជ្រួញហើយនៅតាមទីមស៊ីក្មេងទៀតហោះកុំមកថាចេះអសោះខ្ញុំថាអញ្ចឹងការពិតណាដែលណាក់ឈប់តាក់តងខ្ញុំណាមិនមែនមកពីខ្ញុំតាក់តងចនទេតែមកពីណាក់លក់ខ្លួនឲ្យគេ លុយឡានផ្ទះគេទិញឲ្យបងមែនបាទបងមកមួយមួយគេអត់ថ្នាក់ដល់មកវិញឈប់និយាយមើងងាយចាយទៀតចាំមើងងាយអញ្ចឹងព្រោះអីមនុស្សចាស់អីអត់ដឹងខុសត្រូវរៀនបានសិតតែប៉ែតខ្ពងខ្ពស់ណាស់ដែរតែចរិតថោកទៀតមីងអាប្រយ័ត្នគេដៀលថាអាចារ្យស៊ីមន់វត្តទៅមីងអើយបានហើយអត់ឈប់និយាយមើងងាយចាយទៀត គាត់តាក់បងបានជាបងបាយពីខ្ញុំមីងចាស់ហើយអត់ចេះសាងបំទេដើរតែសាងបាបណែមីងមីងឯងចាស់ស្បែកយាហើយខ្ញុំអត់ឈប់ទេខ្ញុំនឹងធ្វើឲ្យមីងឯងខ្មាស់គេដែរចៃអ្នកដែលអន់ចរិតគឺជាវិន័យហ្នឹងឯងណាចៃចៃជួយសិនចេះ ចានិយាយគ្នាសិននិយាយគ្នាសិនមើលខ្ញុំហើយនឹងវិញអត់មានអីតេតងជាមួយគ្នាទេមិនបាច់និយាយអីទាំងអស់ពេលនេះម៉ោងធ្វើការចាចាមានអារម្មណ៍ធ្វើការនេះគេកំពុងតែប្រមាថមើលងាយចាហើយរឿងនេះគឺខ្ញុំអ្នកខុសខ្ញុំសន្យាថាឲ្យមានរឿងនឹងកើតឡើងទៀតទេអ្នកទាំងអស់គ្នាខ្ញុំមានរឿងចង់និយាយឆាប់ចេញទៅវិញភ្លាមដំបូងឡើយខ្ញុំហើយនឹងណាស់គឺជាសង្សារនឹងគ្នា តែត្រូវបងស្រីម្នាក់នេះដណ្ដើមយកទៅគាត់តាក់ទាញក្មេងនិយាយរួមទៅ គឺឲ្យលុយក្មេងដើម្បីក្មេងតាក់តងគាត់ចាប់បិទមកភ្លាមមីងម្នាក់ហ្នឹងណាព្យាយាមតាក់ទាញក្មេងដោយយកនាមជាម្ចាស់ clinic នេះឲ្យក្មេងបំរើខ្ញុំនឹងណាក់បែកគ្នា ដោយសារតែគាត់បខំ ចាស់ហើយមិនចំជាចាស់ទេនៅធ្វើខ្លួនតាក់ប្រុសគួរឲ្យស្អប់ប៉ុន្តែជឿខ្ញុំមើលអត់មានមនុស្សប្រុសណាយកស្រីចាស់មកធ្វើសង្សារគេបោកទេញ៉ាំអត់បានបោកទេខ្ញុំស្រឡាញ់ចែមែនណាណាក់កុំមកកុហកណាណាក់អត់បានស្រឡាញ់គាត់ទេណាក់គ្រាន់តែចង់បានការងារធ្វើតែប៉ុណ្ណឹងស្ងាត់ណាខ្ញុំស្រឡាញ់ចែមែន មនុស្សណាចរិតល្អគឺខ្ញុំស្រឡាញ់អ្នកហ្នឹងណែកអាមនុស្សចរិតអត់ដូចជីវិតហ្នឹងខ្ញុំមិនយកទេណាបានទេឈប់និយាយហើយស្ងាត់មាត់តើអស់គ្នាដឹងអីខ្ញុំសុំនិយាយតាមត្រង់ចុះថាខ្ញុំស្រឡាញ់ចាយអ្នកទាំងអស់គ្នាប្រកាសជាមើលមកថាខ្ញុំកំពុងតបោកតែមានតែខ្ញុំខ្លួនឯងច្បាស់ហើយដែលដឹងស្រឡាញ់គឺស្រឡាញ់ខ្ញុំមកខ្វល់ទេថាក្មេងឬក៏ចាស់ ហើយក៏គ្មានច្បាប់ណាដែលគេចែងថាហាមក្មេងទៅស្រឡាញ់មនុស្សចាស់ដែរឬមួយក៏ច្បាប់នោះវានៅលើមាត់អ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់ចាស់មកយូរហើយចំណែកអ្នកខ្លះពឺឡើងពេញខ្លួនប៉ុន្តែខំប្រឹងសំដែងធ្វើដូចជាខ្លួនឯងនឹងជន់រងគ្រោះញ៉ោចំរំលឹករឿងចាស់ដែលវិញធ្វើដាក់ខ្ញុំឯងប៉ុន្តែកុំនិយាយស្អីដែលធ្វើឲ្យប៉ះពាល់កិត្តិយសចាស់ឯសោះខ្ញុំក៏អត់ទុកមកឲ្យដូចគ្នាព្រោះខ្ញុំនឹងការពារមនុស្សដែលខ្ញុំស្រឡាញ់ តាពីមនុស្សដែលឯងឆ្លាញ់ស្រីអាយបងមានគេសល់យំឬដងគឺជារឿងអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរសត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺម៉ត់រលោងតាមបែបធម្មជាតិ Ajinomoto ផលិតពីដំឡូងមី Ajinomoto ហើយភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អ ជាមួយអីចឹង Pocari Sweat ឥណទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យហើយយាយកញ្ចាស់ដែលឯងឆ្លាញ់ហ្នឹងគឺជាលីនីនឹងត្រូវអត់ហ៎ត្រូវអត់អាខ្នាក់មែនទេគឺជាចាយខ្ញុំឆ្លាញ់គាត់ហើយក៏បានសម្ដែងបោកពីណាគេដែរហេហើយ នេះបានន័យថាយើងនឹងកំពុងតែយកសាច់យកមកផ្សារនៅមាត់ខ្លាធ្វើអត់អ្នកណាហើយយាយកញ្ចាស់ហ្នឹងអាយុតាណានៅបងហ្នឹងហើយឯងយកមកធ្វើសង្សាយមកយ៉ាងម៉េចទៅហ៎ឯងឆាប់ឆ្លើយប្រាប់បងភ្លាមមកខ្នាក់ឆ្លើយឲ្យលឿនមកចៃចៃមិនឯងអាចតាណាបានទេឯងត្រូវតែនៅឆ្លើយជាមួយបងឲ្យច្បាស់សិនមិនបានយាយកញ្ចាស់ហ្នឹងទៅជាលីនីទៅវិញហ៎ហ៎ ហើយមិនបានជាកូនបានខ្ញុំស្រឡាញ់ចៃលីនីបាយលឺអត់ថាខ្ញុំស្រឡាញ់ចៃលីនីខ្លាអឺយអាបោចឹងអឺយអាបោចឹងគុតបាយគ្នាក៏បាយគឺយ៉ាងហោចណាស់ក៏ខ្ញុំបានហែកមុខស្រីកាចាស់នឹងដែរ ឯងអត់យាយកចាស់ហ្នឹងសង្ស័យតែគ្មានណាគេយកឲ្យមកទៅបានជាមកតាក់តងប្រុសក្មេងបែបហ្នឹងត្រូវអត់យាយអត់មានមនុស្សប្រុសណាយកស្រីចាស់មកធ្វើសង្ស័យគេបោកឯងគាត់តាក់ទាញក្មេងនិយាយរួមទៅគឺឲ្យលុយក្មេងដើម្បីក្មេងតាក់តងគាត់ហេចាស់ឆើយមិនចំជាចាស់ឯងនៅធ្វើខ្លួនតាក់ប្រុសគួរឲ្យស្អប់ណាស់គឺជាសង្សារខ្ញុំ ម្យាយស្ដាប់ឲ្យច្បាស់ណាទោះយ៉ាងណាកណៈនៅតែមករខ្ញុំវិញដែរអូឬមួយកណៈត្រូវគេអញ្ចឹងអូយអត់ចេះខ្ពើមទេអូហើយម្យាយនេះក៏អញ្ចឹងដែរចាស់ហើយស្បែកជ្រាវជ្រួញហើយនៅតាមទៀមស៊ីក្មេងទៀតចៃចៃចុះសិនចៃចៃនិយាយគ្នាសិនណាចៃចៃកំតាន់ចៃចៃ ចាស់កន្តត់អត់សិនខ្នាខ្នាណែខ្នាលឺបងប្រាប់ហ៎ឯងក៏ឈួនឡាប់ហើយមែនហើយឯងក៏ឯងទៅតាមស្រឡាញ់ស្រីចាស់ដែលយុទ្ធនាបងខ្លួនឯងចឹងហ่าខ្នាណែលឺយើងប្រាប់ឯងឲ្យឈប់អត់ខ្ញុំស្រឡាញ់ពីណាជឿមកខ្ញុំ នេះនេះកូនកើតអីអញយំមែនម៉ាក់ម៉ាក់ប្រាប់ហើយថាអាក្មេងនេះបោកម៉េចឥឡូវវាដកស្កើឯងហើយអាក្មេងនោះធ្វើឯងយំហើយម៉ាក់ប្រាប់តាំងពីដំបូងថាអាក្មេងនោះណាវាបោកច្បាស់ណាស់វាមិញទៅស្រឡាញ់ស្រីចាស់ដូចជាឯងទៅម៉ាក់បានហើយម៉ាក់រស់នៅដល់អាយុ34ឆ្នាំហើយត្រូវអើអាក្មេង ហាក្មេងមួយថ្ងៃនោះបោកបានទៀតអាយុដំណាគ្នាការងារច្បាស់លាស់មិនយកទេម៉ាក់ណែនាំឲ្យសិតតែប្រកែកថាមិនចង់បានប្តីចឹងមិនពេលនេះហ៎មកទឹកភ្នែកទឹកសបោដោយសារតែអាក្មេងមួយថ្ងៃនោះចឹងហ៎បានហើយម៉ាក់ឈប់និយាយម៉ាក់មិនឈប់ទេអីណាវាជោគជ័យហើយរឿងការងារតែឯងវាបរាជ័យរឿងស្នេហាបាក់ប្រាប់តាំងពីដំបូងថាអាក្មេងនឹងវាបោកហើយតែឯងមិនជឿម៉ាក់ទេ ម៉ាក់ណែនាំឲ្យណាសុទ្ធតែមនុស្សល្អល្អដុកទ័រធំធំមន្ត្រីរាជការតែឯងមិនយល់ទេឯងទៅងប់ងល់ជាមួយអាក្មេងមួយថ្ងៃនោះពេលនេះយ៉ាងម៉េចដែរពេលនេះយ៉ាងម៉េចដែរហ៎សាំមុខឯងអត់ពេលនេះឯងត្រូវដឹងថាមានតែម៉ាក់ទេដែលអាចរកមនុស្សល្អល្អឲ្យឯងបានហើយឆាប់រៀបការតាមម៉ាក់ទៅបើឯងមិនចង់ទ្រាំចិត្តស្លាប់ម៉ាក់ខ្ញុំប្រាប់ម៉ាក់ឯតើថាខ្ញុំអត់រៀបការឯងខ្ញុំអត់រៀបការជាមួយនឹងណាគេទាំងអស់លេនីនេះឯងចុះភ្លាម ព្រោះឯងចង់អាក្មេងនឹងបោកម៉ែនេះហ៎លីនេះឯងនឹងជឿមិនមើលវិញស្រឡាញ់ប្រៅនឹងមិនមើលអាយុទេបើឯងមិនចង់ក្រំចិត្តស្រាប់ទេណាឯងត្រូវរៀបការតាមម៉ាក់លីនេះអើយកូននេះវាចេះតែយ៉ាងម៉េចវាណាស្រីអាយបងមានគេសល់យំឬដងអូម៉ាណូក្លិននៃភាពជោគជ័យរបស់បុរស ត្រឡប់មកជីវិតធម្មតារបស់អ្នកជាមួយ Deco Zong ដែលគ្រូពេទ្យជឿទុកចិត្តស្មានជីវិតរស់រវើង Dragon Premium Dark Beer ផ្ដាំសបាយជាមួយរសជាតិនិងគុណភាព Yes I can Yes we can Glow Collagen ស្បែកតឹងណែនភ្លឺម៉ត់រលោងតាមបែបធម្មជាតិ Ajinomoto ផលិតពីដំឡូងមី ជីណាម៉ូតូហេភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតអន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យអាខ្នាក់ឯងឈប់សិនណាឯងត្រូវនឹងនិយាយជាមួយយើងឲ្យដឹងរឿងសិនអាខ្នាក់លើយើងហៅអត់ ឯងត្រូវតែនៅនិយាយជាមួយបងឲ្យដឹងរឿងសិនឯងអាចចូលទៅតែអញ្ចឹងបានទេអរេខ្ញុំបាននិយាយខ្ញុំនៅតែអះអាងដដែលដដែលថាខ្ញុំស្រឡាញ់ចៃលេនីខ្ញុំខកពីថ្ងៃឯងថាតែខ្វល់ពីយើងឯងអាចខ្វល់ពីយើងបានទេហើយបើសិនជាឯងអត់ខ្វល់ពីយើងទេយើងនឹងយករឿងដែលឯងនេះទៅលួចឆត់ម៉ូតយកទៅប្រាប់ម៉ាក់ហើយនៅរឿងផ្សេងទៀតរឿងដែលឯងតាក់ទងជាមួយលីនីឯងមិនដឹងឯខ្នាក់ឯងមិនដឹងថាម៉ាក់ស្អប់ស្អីអត់ទេម៉ាក់ស្អប់ណាស់ស្អប់អាក្តីសម័យក្តីស្រឡាញ់ដែលឯងកំពុងធ្វើរាល់ថ្ងៃហ្នឹងហើយស្អីដែលម៉ាក់រត់តែស្អប់ខ្លាំងជាងនឹងទៀត គឺម៉ាក់ស្អប់មនុស្សស្រីណាដែលចាស់មកស្រឡាញ់កូនប្រុសរបស់គាត់ឯងដឹងអត់ហាអាខ្នាក់ញ៉ក់ខ្វល់ឯងបើឯងចង់ទទួលបិទប្រាប់ម៉ាក់ជើញបើឯងទៅប្រាប់ទៅខ្ញុំធ្វើតាមបងនឹងម៉ាក់មករហូតឯងឲ្យខ្ញុំហ៊ានប៉ែតខ្ញុំក៏ហ៊ានតាមខ្ញុំធ្វើតាមគ្រប់យ៉ាងហើយតាតែតែខ្ញុំមានពេញចិត្តសំបីតែបន្តិចខ្ញុំប្រាប់ឯងថាខ្ញុំចូលចិត្តថតម៉ូតប៉ុន្តែមួយមួយអត់មានដែលស្ដាប់ខ្ញុំទេខ្ញុំយល់ខ្ញុំយល់ថាមួយមួយចង់ឲ្យអនាគតខ្ញុំល្អអញ្ចឹងទើបខ្ញុំខំហ៊ានប៉ែតតាម ហើយប្រឡងតទៅជាប់តែឥឡូវមកដល់រឿងស្នេហាខ្ញុំទៀតខ្ញុំចង់ស្រឡាញ់ពីណាគេជឿរបស់ខ្ញុំអត់មានស្អីពាក់ព័ន្ធជាមួយនឹងបងនឹងម៉ែឯងអាខ្នាក់បើឯងអត់ចង់ឲ្យយើងពាក់ព័ន្ធជាមួយឯងទោះតែឯងកុំជាប់សាច់ឈាមជាមួយយើងជាប់សាច់ឈាមសាច់ញាតិបងប្អូនមែនប៉ុន្តែបងគ្មានសិទ្ធមកសម្រេចលើរឿងនេះខ្ញុំធ្វើតាមបងមករហូតខ្ញុំឈប់ធ្វើតាមឯងបើឯងចង់ទៅប្រាប់ម៉ាក់ជើងបើឯងក៏ទៅប្រាប់ទៅខ្នាក់ យើងអត់ហ៊ានមែនហ៎ឯងគិតថាយើងអត់ហ៊ានទៅប្រាប់ម៉ាក់មែនមកហ៊ានបាយហ៊ានស្រាប់ឯតាតែខ្ញុំអត់ខ្វល់ទេបាយទៅប្រាប់ក៏ប្រាប់តែខ្ញុំអត់ឈប់ស្រឡាញ់ចាយហើយខ្ញុំក៏មានការងារធ្វើខ្លួនឯងដែរការងារជាកូនល្អជាប្អូនល្អខ្ញុំធ្វើមកតាមហើយឯងខ្ញុំជួយធ្វើតាមឯងហើយខ្ញុំធ្វើតាមក្តីស្រឡាញ់ខ្លួនឯងខ្នាក់ឯងដឹងអត់ថាស្អីដែលឯងកំពុងតែនិយាយនឹងគឺវាអត់ប្រយោជន៍ទាំងអស់ឯងគិតតែឯងធ្វើអញ្ចឹងហើយលីនេះគេយកឯងមែន ហ៎ឯងមានបានឆ្លុះកញ្ចក់មើលខ្លួនឯងអត់ឯងមានមើលគេអត់គេមានគ្រប់យ៉ាងហើយគេទាំងពូកែហើយចុះឯងនឹងមានអីគេហ៎ហើយឯងគឺជាក្មេងម្សិលមួយថ្ងៃនេះដែលទៅចូលប្រឡងខាងនេះថ្មីថ្មោណាហើយឯងចង់ធ្វើអញ្ចឹងហើយយើងប្រាប់ឯងឲ្យដឹងណាយើងអត់ចង់ទេយើងអត់ចង់យកមុតភ័ក្រខ្លួនឯងយកមកធ្វើជាបងថ្លៃរបស់យើងទេឯងត្រូវចាំពាក្យនឹងຕົកណាជិះរឿងមកឯងរឿងខ្ញុំខ្ញុំធ្វើតាមចិត្តខ្លួនឯង ខ្លាខ្លាអាខ្លាអាចចេញមកនិយាយជាមួយយើងសិនណាអាចចេញមកនិយាយជាមួយយើងអាចដាច់ស្រេចសិនអាចចូលកិច្ចបែបហ្នឹងគេហៅថាក្មេងឆ្លើយលើអត់អាខ្លាអាចចេញមកលឿនអា បានទេឈុំនិយាយហើយស្ងាត់មាត់បើចូលជាអ្នកទាំងអស់គ្នាដឹងអីខ្ញុំសុំនិយាយតាមត្រង់ចុះថាខ្ញុំស្រឡាញ់ចាយអ្នកទាំងអស់គ្នាប្រកាសជាមើលមកថាខ្ញុំកំពុងតបោកតែមានតែខ្ញុំខ្លួនឯងច្បាស់ឯងដែលដឹងស្រឡាញ់គឺស្រឡាញ់ខ្ញុំមកខ្វល់ទេថាក្មេងឬក៏ចាស់ហើយក៏គ្មានច្បាប់ណាដែលគេចែងថាហាមក្មេងទៅស្រឡាញ់មនុស្សចាស់ដែរឬមួយក៏ច្បាប់នោះ វានៅលើមាត់អ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់ចែមមកយូរហើយចំណែកអ្នកខ្លះពឹសឡើងពេញខ្លួនប៉ុន្តែខំប្រឹងសម្ដែងធ្វើដូចជាខ្លួនឯងនឹងជន់រងគ្រោះញ៉ោចំរំលឹកគ្រឿងចាស់ដែលវាធ្វើដាក់ខ្ញុំឯងប៉ុន្តែកុំនិយាយស្អីដែលធ្វើឲ្យប៉ះពាល់កិត្តិយសចាស់ឯសោះខ្ញុំក៏ទុកមកឲ្យដូចគ្នាព្រោះខ្ញុំនឹងការពារមនុស្សដែលខ្ញុំស្រឡាញ់ចាស់ស្ដាប់ខ្ញុំហ៎ហើយជឿជាក់លើខ្ញុំខ្ញុំនឹងនិយាយឲ្យមឹងម៉ាត់បំផុត ស្ដាប់ណាពេលដែលខ្ញុំនិយាយថាខ្ញុំស្រឡាញ់ចែគឺខ្ញុំស្រឡាញ់មែនខ្ញុំស្រឡាញ់ចែតាំងពីឃើញចែដំបូងពេលដែលចែមកលេងផ្ទះខ្ញុំ ពេលហ្នឹងខ្ញុំនៅវិទ្យាល័យតែខ្ញុំគិតថាវាគ្រាន់តែជាការស្រឡាញ់បែបបងស្រីធម្មតាធម្មតាតែពេលដែលខ្ញុំជួបចែម្ដងទៀតនៅ ពេលដែលខ្ញុំពេញវ័យ ទៅខ្ញុំសម្រេចចិត្តខ្លួនឯងថាខ្ញុំពិតជាស្រឡាញ់ចៃខ្លាំងមែនមិនមែនស្រឡាញ់ក្នុងនាមជាបងស្រីគឺស្រឡាញ់ក្នុងន័យស្នេហាចៃអាចស្អប់នៅផុសគ្រប់គ្នាបានតែចៃកុំស្អប់ខ្ញុំណាព្រោះខ្ញុំពិតជាស្រឡាញ់ចៃខ្លាំងមែន Trai Trai Chi mang diện khi sinh trai Trai Lini Trai Trai Lini hai lịch Trai Chi mang trai Trai như thế là trai nó không tốt á Trai Trai Trai Tôi vâng, là trai Lini nhôm á Trai Trai chào chồng mấy trai Dương diện khi đang hưởng sinh trai ន័យថាម៉េចចាម៉ាក់គឺខ្ញុំនឹងហេតុការតាមម៉ាក់អ្វីដែលម៉ាក់ចង់បានគឺកូននឹងធ្វើតាមម៉ាក់ទាំងអស់ចាខ្ញុំនឹងចាំចានៅកន្លែងនេះហើយខ្ញុំអត់ទៅណារហូតដល់តែចាំមកនិយាយគ្នាដឹងរឿងគួរទៅតែខ្ញុំស្រឡាញ់ខ្លួនឯងនោះតែគេតែតែធ្វើឲ្យខ្ញុំសុខចិត្តហើយបារម្ភពីខ្ញុំគ្រប់ពេលមិនសិនជាពេលនេះចៃឈឺជើងមកជំហានចេញពីខ្ញុំខ្ញុំសន្យាថាខ្ញុំនឹងលែងមកជួបចៃអស់មួយជីវិតតែបើសិនជាចៃបកខ້ອຍរកខ្ញុំ ខ្ញុំសន្យាថាខ្ញុំនឹងមិនលែងដៃចែអស់មួយជីវិតដូចគ្នា 10ទេ23និង32ជាគូនឹងគ្នាច្បាស់ណាស់ច្បាស់ណាស់តួស្នេហ៍ខំវេឆ្កតែគ្មានអ្នកណាហាម20ជាងនឹងជាង30អាចចាប់ផ្ដើមបានទេ